អញ្ចឹងយើងទៅរកចំនួនជំហានសិនអញ្ចឹងចំនួនជំហានវិចារវេសេចក្ដីដោយអ្នកដែលអត់ចេះអូនអានឹងវិចារថ្មីនេះដោយនុយក្លេអូទីដ20នុយក្លេអូទី20ត្រូវនឹងមួយជំហានបាទអញ្ចឹងដោយនុយក្លេអូទីដ20ត្រូវនឹងមួយជុំជំហាន អញ្ចឹងដល់នៅផ្នែកទី20ត្រូវនឹងមួយជំហានអញ្ចឹងគេបានបាទគេបានគេបានអីបាទគេបានចំនួនជំហានរូបមន្តវាដាក់រូបមន្តស្នោចំនួនជំហានស្មើ m ចែក20ឃើញណា m ចែក20ចំនួនជំហានស្មើនឹង m ចែក20អញ្ចឹងអូនដាក់សញ្ញានាំឲ្យមកនាំឲ្យនាំឲ្យ m ស្មើ យក20ឬក៏ចំនួនជំហានចំនួនជំហានចំនួនជំហានចឹងចំនួនជំហានចំនួនជំហានគឺគុណណាគុណមកគុណ20ចំនួនជំហានគុណ20 ចឹងអឺយើងស្មើអីគេ ស្មើគឺ360 360 360 360គុណជាមួយនឹង20បាទគុណជាមួយ20អញ្ចឹងអូនឃើញមែន18 7 0គុណត្រូវអត់6 2ដង12ខុសបាត់ហ៎ 1 2ដង12ត្រា1 32ដង7ហ្នឹងហើយនុយក្លេតិចតោះអញ្ចឹងអូនដាក់មកតាមគោលការណ៍ពីបាទបាទអាមពេញទេសេបំពេញសេនាំឲ្យ នាំឲ្យអាស្មាទេបាទហើយសេស្មាស៊ីអញ្ចឹងគេបានអឹមស្មាតាបូកតេបូកសេបូកសេស្មើ2ដងអាបូក2ដងព្រោះមុននឹងធ្វើឃើញរងថ្ងៃអូនថ្ងៃណាក៏យើងរៀនដែរអ ពីកតាអាបុកសេអញ្ចឹងអូននាំឲ្យយើងរកអាបុកសេនាំឲ្យនាំឲ្យអាបុកសេបុកសេស្មើអំចែក2គេថាផលគុណទៅផលចែកគឺអំចែក2តោះអញ្ចឹងអញ្ចឹងនាំឲ្យទៀតមកនាំឲ្យ អាមានអញ្ចឹងនាំឲ្យនាំឲ្យសេយើងហៅសេនាំឲ្យសេស្មើអឹមចែកឲ្យ2អឹមចែក2ដកអាចេញវិញបានដកអាចេញវិញអឹមចែក2ដកអាអឹមចែក2ដកអា ដក a ចេញអញ្ចឹងយើង ស្មើមកគឺអំលើ2ប្រមាណអំលើ2យក720ចាយឲ្យ2អាដកជាមួយនឹង a ដកជាមួយនឹង a a យើងប្រហែល100ដក 1a a 100ស្មើអញ្ចឹងយើងឃើញប្រហែល600 ô ôn anh ấy cũng quân khó nâng thì sẽ nhận mơ bơ rồi bơ con pi hỏi thầy và bơ con pi hỏi thầy lắm. thôi thôi bay ba thèm rồi ngon ha giờ á? thôi mà anh ấy anh ăn của anh con thấu, giờ làm lại xe nè à xe khi mà Oi, ma voi? Eh? Sao khuyên ba bon pi rồi nữa? Đang ngay bên này xe khuyên man. Xe khuyên bay bao hồi, bay bao hề môi. Anh đi chạy nằm khuyên bay bon hồi, tôm rồi. À, rồi. Chẳng đôi đi mà hà. Yeah. I do it. ដូចនេះ a ស្មើតែដូចនេះ a ស្មើតែអឺស្មើ100នុយក្លេទីនហើយ C ស្មើនឹង Z ស្មើ3500 Noi creatin. Ừ, chẳng á. Nó cứ chỉ chùm lại rồi bỏ dớ. À, cho sử dụng khó. Khó cái kia này này. Kia này kia nhé. កេរនីចំនួនលុយខ្នាតិតប្រភេទសរីប្រភេទនីមួយនីមួយអញ្ចឹងកេរនីចំនួនលុយខ្នាតិតសរីប្រភេទនីមួយនេះ ទី1អញ្ចឹងនៅខ្លែទី1មួយយើងមាន ហើយហើយនៅខ្លែទី1មួយយើងមានហើយហើយអញ្ចឹងយើងគ្រាន់តែសេវិចា លើកលេខទីសេរីមកដាក់ពេលដាក់បើ n ស្មើហ្មងដាក់អញ្ចឹងបានតែយើងខ្ជិលសេបំដាប់ម្ដងទៀតយើងដាក់បើ n ស្មើស្មើប្រហែលស្មើ6ដងឃើញ6ដងបើយើងខ្ជិលសេបំដាប់យើងដាក់អញ្ចឹងក៏ត្រូវដែរអូនណាហើយអូនសេពិចារហ្មងសេមកសេណានៅពេល molecule ADN ស្វែងឡើងពេល nơi bên và nơi bên nơi bên à, xoay làm lang phế bạn molecule molecule a để ăn mì muối bài a để ăn mì muối xoay làm là បាទមួយដងបាទមួយដងអូនសេពាក្យអញ្ចេះក៏បានដែរយើងថាបាទថាអូនអាសាខ្លាំងណាមួយដងទទួលបានទទួលបានព្រោះថាយើងជាមនុស្សអាសាយើងសេចឹងក៏បានអាដអិនកូន2 2ស្វ័យគុណ1 con bỗng mình là phá con bỗng ដាក់ពីសញ្ញាហើយចុះមែនខ្លែងខ្លែងសញ្ញាទទួលបានហ្នឹងណាជុំមានលក្ខណៈខ្ជិលផុតលេងកាត់ឲ្យខ្លាំងមែនទេហ្មងកាត់មែនទេសញ្ញាពូចាំវាវូនេះអាកាត់មែនទេអាហ្នឹងទៅតែបើអូនខ្ជិលសេអូនតែលក្ខណៈខ្ជិលបំផុតអូនតែសញ្ញាពូហ្នឹងហើយអាហ្នឹងចប់អាហ្នឹងលក្ខណៈខ្ជិលហើយហើយបើអូនអាសាគេហៅអាសាផុតលេងអាប៉ុណ្ណា chẳng chưa lái của đời nhà phun này là bỏ xá có lọ này à. ờ à, hay វិចារហ្នឹង គឺអត់មានកាត់តទៅទៀតទេអត់មានអាចកាត់បានទៀតទេ គឺត្រូវសេ33នឹងហ្មងណាអូនណាសេ33ធំនឹងអត់មានណាអូខ្ញុំអត់អត់មែនទេអត់មែនលើកាត់តដល់ណា ត្រូវទៅដាក់3អូនឯងត្រូវដាក់3 2ដង អត់ទេ13ដងដាក់អូដាក់តាមគូដាក់ឲ្យដកបន្ទុគេឲ្យដាក់2ដាក់2ហើយលោកគ្រូអាកន្លែងលើនោះនៅពេលស្វ័យតម្លៃស្វេហ្នឹងបើយើងដាក់ថាយើងកាត់ទៀតណាដាក់ទៅធ្វើនៅពេល molecule IBN មេមួយស្វ័យតម្លៃស្វេហើយបើដាក់ហ្នឹងមកបានអឺជំនាញកាត់យើងជំនាញកាត់អូនកាត់ទៅកាត់ មកហ្នឹងណាកាលពីមុនដាក់តែជាទូទៅថហ្នឹងណាអូនណាពីមុនយើងធ្វើម៉េចឲ្យអូនចង់រៀនយល់ទេអញ្ចឹងមួយឆ្នាំគឺកែបន្តិចឆ្នាំកែបន្តិចដល់ពេលអូនចូលចូលទី12ទៅអូនកែបានល្អអឺអត់មានខ្ជិលទេអត់មានអីណាកាត់រហូតកាត់ group forever អញ្ចឹងទេនេះអាន នេះ n ណាឃើញអាហ្នឹង n ឥឡូវយើងសេមកតង់ទៀតសេថាម៉េចអូនកើអូនមើលមើលអូនវាយហ្នឹងអូនខ្ជិលសេអូនខ្ជិលសេប៉ុណ្ណឹងសិនអូនសេតែខ្ជិកហ្នឹងសេតែខ្ជិកហើយសេតែខ្ញឹកមកហើយណាអូនបាទមែនសេច្រើន សេនមកខ្ជិលអញ្ចឹងសេរ៉ាអឺដោយដោយម៉ូលេគុល A ដែល N មេ1បាទស្វ័យដំឡើងធ្វើបាទគេដាក់មក6ដងអូនសរសេរ N ដងអាហ្នឹងបើអាហ្នឹងវាត្រូវ N ដងអញ្ចឹងមកគេដាក់6ដាក់6ដងឃើញទេ6ដង មួយបងទទួលបាន a the unknown ហ្នឹង a the unknown ពីស្វ័យគុណបានពីស្វ័យគុណ n បាទពីស្វ័យគុណ n ពីស្វ័យគុណ n គឺស្វ័យគុណ5 6ស្វ័យគុណ6ស្មើនឹងប្រមាណ32ហ៎បាទក្នុងពីស្វ័យគុណ6ហ្នឹង nồng nu miền à để ấn mê mùi bản à để ấn mê muối noam ỏi à để ấn nom ỏi à để ấn côn ca mày 2ស្វ័យគុណ n ដល់6 2ស្វ័យគុណ n 2ស្វ័យគុណ n ដល់6ពីសេគុន n ដល់6ដល់6ដល់ប៉ុន្មាន ដកប្រមាណ2សេគុណ n 6ម៉ែ2សេគុណ6ដកដក1ដក1ស្មើ32ហ៎2សេគុណ6 32អូនណា64 64 64ដក6ដក1ចេញស្មើ63 học bài là học bài cô mầm nói nhưng họ muội muội chẳng ơn là thật kỳ bán thật kỳ bán kỳ bản a prim a prim a prim បើគេបាន a prime a prime ស្មើនឹងអាយ៉ាស្មើ a តេ prime ចឹងហើយស្មើតេ prime ហើយស្មើនឹងនេះ a prime មក a prime អា prime ស្មើតេ prime ស្មើ ស្មាអឹមអឹមហ្នឹងគឺអឹមអីគេអឹមអាហ្នឹងអាហ្នឹងគឺ ADN ADN ADN ណាប៉ុន្តែ AADN ហើយកតា2ស្វ័យគុណ n 2ស្វ័យគុណ n ឥឡូវ2ស្វ័យគុណប្រហែល2ស្វ័យគុណ6យល់ទេដក1ស្មើ បាទស្មើ5យើង100ត្រូវគុណជាមួយនឹង63អញ្ចឹងយើង ស្មើនឹង63 00នុយសេរីសេរីមួយទៀតគឺអាតោះពូគូ2មកទាំងអស់ហ្មងណា មួយទៀតគឺបាទមួយទៀតគឺតកតមួយសេម្ដងអញ្ចឹងសេដូចគ្នា គឺមានតែ C A T Z នឹង C prime អ C prime ស្មើនឹង C A D N គុណប៉ុណ្ណឹងទៅពេល C A D N ឃើញមកឃើញមក C A D N មើលលើ C A D N នេះហ៎3500 C A D N 3500 ចឹង3500ពិសេសឃើញមែន3500ឃើញមែនឈប់មកចឹងឃើញ22 0 500 22 0 500 22500 22 22គាត់22ដាក់លេខ2មកទៀតចាំមិន22មិនប្រើ hả son son mới tiết trời nàng anh hai đôi đi chiều mộng đôi đi chọc đôi ní à, đôi ní tăng tới mình thấy ai xin nó khó xin nó mới tiết cái xin nó cái cổ có គោដូចគ្នាអូនណាតែឥឡូវមើលគោសិនមកគោបាទគោគោគេហៅអីរកចំនួនលុយក្លេតិសេរីសរុបបាទរកចំនួនលុយក្លេតិសេរីសាសរុបណែកញ្ញាណែណែណែណែណែណែណែណែណែនៅពេលស្វ័យម្លងទេបាទ7ដងអញ្ចឹង7ដង គឺស្វ័យអំណំទេ7 7ដងអញ្ចឹងអឹមយើងមានអាហ្នឹងអឹមប្រហែលអឹម7700ណា7200អញ្ចឹងអានេះកាលាពិសេសខ្ជិលអញ្ចឹងអឺសួរថាអូនសេវិចានឹងឡើងវិញអត់គឺត្រូវតែសរសេរជាប្រឡងប៉ុន្តែធម្មតាពេលប្រឡងគេអត់ដែរសួរអញ្ចឹងទេប៉ុន្តែនេះគ្រូសួរអូនចេះសេវិចាទេណា គេសួរតែមួយមួយឯងអស់ហើយគេដាក់តែមួយមួយគាត់ចង់ហ្នឹងហើយអញ្ចឹងគ្រូចង់ឲ្យអូនចេះពិចារទេតែខ្ញុំនៅតែអត់ចេះដែរអើធ្វើម៉េចលើធ្វើម៉េចអត់ចេះអត់ចេះទៅសេទៀតសេរហូតសេរចេះចឹងវិចារនឹងសេមកដែរហ្នឹងសេច្រើនដងច្រើនដងចេះហើយអូអត់ខោខ្ញុំ không hả kho Mấy trong toán học à nè kho kho cũ cùng ai mưa cái thầm ăn thầm năng khi thầm năng ảnh cờ lơ mấy là khô thầm đi hả thầm dạ. năng lại con ok dạ. chạm tít tài